នាកបតិណោតនយន្តិហក្រៃតនមនន្តនិសេតាមខ្ញុំធ្លាប់ដឹងខ្ញុំនៅហ្នឹងក៏នឹងនាងឯងទៅសេកដាស់ទិញអីវ៉ាន់មកដឹងបាត់ហ្នឹងដឹងនាងឯងមើលអីបាត់អូអញ្ចឹងលោកតាមប្រកាយខ្លាំងណាតា បាទគ្រប់នឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនយើងទាំងអស់គ្នាទៅទស្សនានៅទស្សនភាពមួយចំនួននៅក្នុងទីធ្លានៃវត្តអារាមមួយកន្លែងនៅជាយក្រុងភ្នំពេញយើងនេះទេបងប្អូនហើយក៏ល្បីថាលោកតាគាត់ពិតជាពូកែស័ក្តិសិទ្ធិមែនទែនបងប្អូនគឺពូកែទៅខាងមើលជោគជតារិស័យក៏ដូចស្រោចទឹករំដោះគ្រោះអីជាដើមហើយនេះគឺជាដំណើរមួយចំនួនដែលយើងបានធ្វើដំណើរចេញពីក្រុងភ្នំពេញដើម្បីឆ្ពោះទៅរកទីធ្លានៃវត្តអារាមមួយកន្លែងនោះផងដែរបាទបងប្អូននៅពេលដែល យើងបានធ្វើដំណើរតាមរយៈផ្លូវជាតិលេខ3ឆ្លងស្ពានអាកាសចោមចៅតែបន្តិច ហើយយើងក៏លេចមើលទៅខាងស្ដាំដៃទៅយើងប្រកាសជាបានឃើញនៅខ្លោងទ្វារវត្ត មួយដែលមានឈ្មោះថាវត្តអង្គត្រគៀតបងប្អូនហើយនៅក្នុងទីធ្លាវត្តគឺពិតជាមានសភនភាពសម្រស់គឺស្រស់ស្អាតមែនទែនបងប្អូនឃើញថាមានស្រះក៏ដូចជាមានផ្កាក៏ដូចជាទីធ្លាដ៏ អាតខ្លាំងមែនទែនល្អសម្រាប់បងប្អូនដែលកំពុងតែជួបនៅវិបត្តិស្នេហាកំពុងតែជួបនៅឧបសគ្គដោះស្រាយមិនចេញអាចមកស្រូបយកខ្យល់អាកាសបរិសុទ្ធនៅឯទីធ្លាវត្តមួយនេះនៅពេលដែលបងប្អូនត្រឡប់ទៅវិញនឹងប្រកាសជាទទួលបាននៅអារម្មណ៍ស្រស់ថ្លាអារម្មណ៍ស្រស់ស្រាយក៏ដូចជាគិតឃើញនៅរឿងដែលកំពុងតែដោះស្រាយមិនចេញអីជាដើមហើយបើតាមការសាកសួរនាំទៅកាន់លោកតាអាចារ្យដែលគាត់នៅក្បែរលោកតាប្រជាអធិការវត្ត តាំងពីតូចមកលោកតាអាចារ្យគាត់បាននិយាយថាចៅអធិការវត្តអង្គត្រគៀតគាត់មានប្រណាមថាសួនយឿនគាត់មានស្រុកកំណើតនៅឯខេត្តកំពង់ចាមបងប្អូនហើយគាត់បានបួសរៀនតាំងពីគាត់មានប្រជជនជាង10ព្រះវស្សាបំលេះហើយបច្ចុប្បន្ននេះបងប្អូនឃើញថាលោកតាគាត់មានប្រជជនជាង60វស្សាទៅហើយហើយព្រះនាមអីគេលោកតាសួនយឿងសួនយឿងអូហើយលោកតាមានប្រជជនម៉ានហើយ60ជាងស្រុកកំណើតយូរនៅកំពង់ចាមលោកតាហើយអញ្ចឹងគាត់គាត់បួសនៅនឹងយូរលោកតា យូរហើយចាលោកបួសតាំងពីអាយុប្រហែល7 8ឆ្នាំទេចាយូរហើយកើតនៅប្រហែលវត្តហើយនៅនោះវត្តដងផងអីផងអូចាបានឥឡូវបងមិនឥឡូវមកស្នាក់នៅនឹងនៅវត្តអង្គតាគៀតលោកតាវត្តនេះដើមអត់ទេព្រះអង្គតាគៀតតាមវត្តនេះកុំបានលោកទេណាចាអត់កើតទេវត្តនេះអូដល់ឥឡូវទីធ្លាអីក៏ស្អាតចា ហើយលោកមកលោកកសាងលោកធ្វើចាឃើញថាតាំងពីពេលដែលគាត់បួសរៀនរហូតមកដល់ពេលបច្ចុប្បន្ននេះគឺជាង50វស្សាផងដែរហើយអ្វីដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទមានជំនឿក៏ដូចជាតែងតែមកពឹងពររកឲ្យលោកតាជួយនោះគឺថា ទី1មើលជោគជាតារិស័យហើយនឹងទី2ស្រោចទឹករំដោះគ្រោះបងប្អូន ហើយនៅពេលដែលបងប្អូនបានមកពឹងពរឲ្យលោកតាជួយហើយពេលត្រឡប់ទៅវិញគាត់ក៏តែងតែធ្វើតាមលោកតាប្រាប់ក៏ដូចជាទទួលបានផលមកវិញផងដែរ ហើយបើតាមសម្ដីរបស់លោកតាអាចារ្យគាត់ក៏បានបន្តថានៅក្នុងនោះផងដែរបងប្អូន លោកតាគាត់ក៏មាននៅថ្ងៃដំណំចំនួន2ផងដែរដែលគាត់មិនទទួលមើលនៅជោគជតារិស័យនោះទេគឺមានចំនួន2ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអង្គារអញ្ចឹងបានន័យថានៅក្នុងមួយអាទិត្យលោកតាគាត់មើលចំនួនតែ5ថ្ងៃប៉ុណ្ណោះបងប្អូនក៏ប៉ុន្តែបងប្អូនចំពោះការស្រោចទឹករំដោះគ្រោះវិញគាត់មិនមាន ថ្ងៃតបអីនោះទេលើកលែងតែការមើលជោគជតារិស័យតែប៉ុណ្ណោះដែលគាត់មិនមើលនៅថ្ងៃសៅរ៍និងថ្ងៃអង្គារហើយនៅក្នុងថ្ងៃនេះផងដែរបងប្អូនក្រុមការងាររបស់យើងក៏បានតែជួបលោកតានៅថ្ងៃសៅរ៍ពិតជាមិនសម្ដែងនោះទេ គឺថាលោកតាគាត់មិនបានមើលអញទេដោយសារតែថ្ងៃនេះគឺជាថ្ងៃដែលគាត់តមនិយាយមែនតើទៅបងប្អូនគឺពួកយើងអត់ដឹងមែនអត់ដឹងថាលោកតាគាត់មានថ្ងៃដំណំអីមួយពីរជាដើមអញ្ចឹងទើបពួកយើងបានទៅថ្ងៃសៅរ៍មិននឹកស្មានថាទៅបានត្រឹមតែជួបលោកតាហើយឲ្យលោកតាគាត់ស្រោចទឹករំដោះគ្រោះអីអញ្ចឹងទៅមិនបានឲ្យលោកតាគាត់មើលពីជោគយតារិស័យនោះទេសង្ឃឹមថានៅថ្ងៃក្រោយយើងនឹងមានឱកាសក្រោយទៀតយើងនឹងបានទៅឲ្យលោកតាគាត់មើលជោគយតារិស័យរបស់យើងផងដែរបកកែខាងអីគេខ្លះលោកតាលោកមើល កែលតាណាកុំកុហកលោកអូនិយាយតាមត្រង់និយាយតាមត្រង់ឆ្នាំថ្ងៃខែលតាទៅឈឺស្អីស្អីស្អីតែតែលោកមើលលោកប្រាប់លោកដឹងហើយចំពោះការមើលជោគយតារិស័យវិញបងប្អូនតាអាចារ្យគាត់ក៏បាននិយាយថាត្រូវតែរៀបចំឲ្យបានហើយ ទៅលោកតាគាត់មើលឲ្យបានន័យថានៅខាងមុខបងប្អូននៅខាងមុខវត្តក៏មានកន្លែងមួយដែលគេលក់រំដាប់ក៏ដូចជាប្រដាប់ប្រដាដែលសម្រាប់ មើលជោគជតារិស័យនៅពេលដែលបងប្អូនទៅប្រាប់គេទៅគឺគេនឹងរៀបចំឲ្យយើងហើយគឺមើលតោះទិញប្រដាប់ចាទិញប្រដាប់អីគេខ្លះចានៅមុខចាណាម្នាក់ឲ្យដើរតាមមិញហ្នឹងអូមានគ្រឿងអីខ្លះប៉ាប្រាប់គេថាប្រដាប់មើលអូប្រដាប់មើលគេដឹងហ្មងមកទៅសេកណាសេសេក្ដាស់តិចខ្ញុំទីហោណាចាលោកតា ខ្ញុំឈ្មោះសុកចាអឺឆ្នាំអីអាយុប្រហែលចាសុំមើលពីអីទៅបាទអូចាលោកតាចាយល់សុំមើលពីអីប៉ុណ្ណឹងបាទសុំមើលពីអីហ្មងប៉ុណ្ណឹងក៏លោកតាមើលឲ្យហ្មងតាមើលយើងលោកពុំមើលសួរទៅសួរទៅចាពីជោគឯតារីស័យប្តីប្រពន្ធក៏បានដែរលោកតាបានបានលោកតាជួយបដោះគួរបដោះអីសួរទៅលោកប្រាប់ចាត្រូវបដោះគួរលោកប្រាប់ថាម៉េចតែអញ្ចឹងហើយ កណ្ដាលមិនសួរច្រើនដងទៅសួរច្រើនដងខឹងទៀតចង់ បាទបងប្អូនចំពោះការមើលជោគជតារិស័យនេះផងដែរចំពោះលោកតាអាចារ្យគាត់បាននិយាយថាលោកតាគាត់មិនទៀមទាបច្ច័យអីនោះទេគឺអាស្រ័យទៅលើសទ្ធារបស់បងប្អូនតែប៉ុណ្ណោះក៏ប៉ុន្តែត្រូវតែមានលំដាប់ធូបទៀនអីជាដើមបងប្អូនចំពោះគ្រឿងរំដាប់ដែលសម្រាប់មើលជោគជតារិស័យផងដែរនោះក៏មានលក់នៅខាងមុខវត្តផងដែរនៅពេលដែលបងប្អូនទៅបងប្អូនប្រាប់គាត់ទៅគាត់នឹងរៀបចំឲ្យយើងជាស្រេចផងដែរលោកតានិមន្តមកដល់គឺគាត់នឹងចាប់ដើមមើលឲ្យយើងតែម្ដងគឺពូកែស័ក្តិសិទ្ធិមែនទែនបងប្អូនគ្រាន់តែគាត់ឃើញគ្រឿងលំដាប់របស់យើងគាត់មើលទឹកមុខរបស់យើងគឺលោកតាអាចមើលដឹងតែម្ដង ម្ដងហើយលោកតាអាចារ្យគាត់ក៏បានបញ្ជាក់ផងដែរបងប្អូនគាត់ថាត្រូវតែនិយាយពាក្យពិតនិយាយតាមត្រង់ជាមួយនឹងលោកតាទៅអ្វីដែលលោកតាមើលទៅ គឺពិតជាស័ក្តិសិទ្ធបាទបងប្អូនហើយអ្វីដែលបងប្អូនយើងតែងតែមកពឹងពោឲ្យលោកតាជួយមើលនោះគឺភាគច្រើនតាក់ទងទៅនឹងរឿងការងាររឿងគូស្រកររឿងជីវិតស្នេហាអីជាដើមគឺពិតជាស័ក្តិសិទ្ធមែនទែនបងប្អូនហើយនៅក្នុងនោះផងដែរបងប្អូនលោកតាអាចារ្យគាត់ក៏បាននិយាយថាប្រជាឧតការគាត់រៀងកាចបន្តិចដូចថាមើលជោគវិតារិស័យទៅទឹកអីចឹងលោកតាគាត់អត់មានកំណត់បច្ច័យបជាអីទេលោកតាអត់ទេ សន្តិភាពសំខាន់បើមើលឲ្យមានប្រដាប់មើលឲ្យគ្រប់គ្រាន់ចាលោកណាគាត់ឃើញប្រដាប់ដឹងថាមានឯងមកមើលហើយព្រះអង្គគាត់មើលពីថ្ងៃណាដល់ថ្ងៃណាលោកតាក្នុងមួយអាទិត្យអត់ពីរថ្ងៃថ្ងៃសៅរ៍ថ្ងៃគីតែបើស្រោចទឹកធ្វើស្អីស្អីបានតាមខ្ញុំធ្លាប់ដឹងខ្ញុំនៅហ្នឹងគាត់នឹងនាងឯងទៅសេកដាស់ទិញអីយ៉ាងហ្នឹងមកដឹងបាត់ហ្នឹងដឹងនាងឯងមើលអីបាត់ហើយអូព្រោះអញ្ចឹងលោកតាប្រកាយខ្លាំងណាតាតែគាត់និយាយគាត់តិច តែគាត់តែចិត្តល្អតែណាតែគាត់តិចបាទបងប្អូនយើងទាំងអស់គ្នាហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក៏ដូចជាចង់ឲ្យលោកតាមើលជោគជតារិស័យក៏ដូចជាស្រោចទឹករំដោះគ្រោះនោះកុំភ្លេចណាបងប្អូនវត្តអង្គត្រគៀតនៅផ្លូវជាតិលេខ3អរគុណច្រើនបងប្អូនបាយបាយ